បាទខ្ញុំបាទសូមគោរពនឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនឹងអំពូមីផងដែរបាទបាទថ្ងៃនេះគឺខ្ញុំបាទបានចេញคลิปវីដេអូមួយនេះគឺដើម្បីគោរពនឹងថ្លែងអំណរគុណទៅកាន់បងប្រុសតិតសវីបាទដែលបងប្រុសមានចិត្តអាណិតអាសូរទៅដល់ក្មួយស្រីពេជ្រដែលគាត់មានទីលំនៅ នៅឯខេត្តស្ទឹងត្រែងឯណោះអំពូមីងពុកម៉ែបងប្អូនបាទ ដោយគាត់មានចិត្តអាណិតក្មួយស្រីគាត់បានផ្ញើថវិកាចំនួន100ដុល្លារបាទដើម្បីជួយទៅដល់ក្មួយស្រីដោយក្នុងនោះគឺថ្ងៃមុនខ្ញុំក៏បានផ្ញើថវិកា មួយចំនួនផង ដែរដែលជាសពជារបស់សពរបស់ជនយើងរស់នៅសហរដ្ឋអាមេរិកផ្ញើទៅជូនក្មួយស្រីនៅខេត្តស្ទឹងត្រែងម្ដងរួចមកហើយហើយហេតុដូច្នេះហើយបងទឹកសវីដែលគាត់រស់នៅសហរដ្ឋអាមេរិកគាត់ក៏បានទស្សនានៅវីដេអូនោះគាត់មានចិត្តអាណិតអាសូរទៅដល់ក្មួយស្រី ដែលជាអ្នកជំងឺនោះហើយគាត់ក៏បាន ផ្ញើថវិកាតាមរយៈខ្ញុំបាទចំនួន100ដុល្លារដើម្បីជួយទៅដល់ក្មួយស្រីដើម្បីដោះស្រាយនៅ ថ្លៃពេទ្យថ្លៃថ្នាំផ្សេងផ្សេងបានបាទដោយអំពូមីងពុកម៉ែបងប្អូនបានជ្រាបនៅវីដេអូមុនដែលខ្ញុំបាន បង្ហាញម្ដង រួចមកហើយ អំពីអាការៈជំងឺរបស់ក្មួយស្រីពេជ្រដែលគាត់រស់នៅខេត្តស្ទឹងត្រែងគឺថាគាត់មាន ជំងឺលើសឈាមអំពូមីងបាទគាត់មានជំងឺលើសឈាមនិងស្លាប់មួយចំហៀងខ្លួនបាទហើយមិនតែប៉ុណ្ណោះគឺគាត់ជាស្ត្រីកូនខ្ចីដែលទើបតែសម្រាលកូនរួចបាទបន្ទាប់មកគាត់មានជំងឺស្លាប់មួយចំហៀងខ្លួនដោយក្នុងនោះគឺឃើញថាមានខ្ញុំបាទមានចិត្តអាណិតក្មួយស្រីមែនតើដោយកូននោះក៏បើអត់កើតបាទបើអត់កើត ហើយចំណែកម្ដាយនោះក៏និយាយមិនរួចបានតែដេកនៅក្នុងនៅកទេលហើយសម្លឹងទៅមុខកូនតែប៉ុណ្ណោះបាទដោយខ្ញុំឃើញទស្សនវិជ្ជាបែបនេះហើយខ្ញុំមានចិត្តសង្វេគបាននឹងអាណិតទៅកាន់ក្មួយស្រី ខ្លាំងមែនទែនហើយខ្ញុំក៏បាទបាទហើយខ្ញុំក៏ព្យាយាម ដើម្បីនាំយករូបភាពនិងទស្សនវិជ្ជាពីស្ថានភាពជំងឺ ជាមួយស្រីដើម្បីទៅបង្ហាញអំពូមីងពុកម៉ែបងប្អូនដើម្បីឲ្យគាត់ក្រៃលោបានថាវិការខ្លះខ្លះទៅជួយគាត់ជាបន្តបន្តអញ្ចឹងណាបាទហើយថ្ងៃនេះដែរគឺខ្ញុំបានព័ត៌មានមួយទៀតអំពីក្មួយស្រីដែលខ្ញុំបានខលទៅបងអូនស្រីម្នាក់ដែលគាត់ជាម្ចាស់ផេកបាទគាត់ជាម្ចាស់ផេកដែលបង្ហោះនៅជាអាការៈអ្នកជំងឺនោះគឺខ្ញុំបានតាក់ទងទៅគាត់ថ្ងៃនេះគឺគាត់ បានទៅដល់ផ្ទះអ្នកជំងឺហើយប៉ុន្តែអ្នកជំងឺអត់នៅទេអ៊ំពូមីងដោយទទួលដំណឹង ថាប្អូនស្រីគឺគាត់មានជំងឺកាន់តែធ្ងន់បាទកាន់តែធ្ងន់គឺថាមានការក្អួតចេញឈាមអីជាដើម បាទដោយខ្ញុំអត់ទាន់បានទទួលបានព័ត៌មានច្បាស់នៅឡើយទេខ្ញុំឮតែប្អូនស្រីគាត់ប្រាប់ខ្ញុំអំបញ្ញមិញនេះបាទដោយខ្ញុំខលទៅនេះគឺដើម្បីផ្ញើអធិភិការដែលខ្ញុំខលទៅនេះគឺខ្ញុំផ្ញើអធិភិការដើម្បី យកទៅឲ្យគាត់ប៉ុន្តែឥឡូវទទួលបានដំណឹងថាគាត់អត់នៅផ្ទះទេដោយម្ដាយនោះកំពុងតែយកកូនស្រីទៅកាន់ពេទ្យប៉ុន្តែពេទ្យនោះមិនដឹងជាពេទ្យអឺគ្រូខ្មែរឬក៏នៅមន្ទីរពេទ្យណាទេខ្ញុំអត់ទាន់ដឹងច្បាស់នៅឡើយទេបាទខ្ញុំចង់បញ្ជាក់ថាខ្ញុំសោកស្ដាយណាស់ដែរបាទដោយនៅខេត្តស្ទឹងត្រែងវាឆ្ងាយឆ្ងាយពេកពុកម៉ែបងប្អូនខ្ញុំទៅអត់ដល់បើតា បើតាមពិតនោះខ្ញុំត្រូវពំនាំថាវិការទាំងអស់នេះយកទៅជូនជួយទៅដល់ក្មួយ ស្រីផ្ទាល់ដៃហើយបើតាមពិតនោះប៉ុន្តែដោយសារទីដោយសារទី1នោះគឺកតាចម្បងសំខាន់របស់ខ្ញុំនោះគឺខ្ញុំអត់ទាន់មាន license បើកបរបាទទី1ណាបាទទី2ទៀតគឺអាការៈជំងឺរបស់ខ្ញុំក៏អត់ទំទៅតែបានធូរស្បើយបាទទៅទៅតែបានធូរស្បើយខ្លះខ្លះបាទ នៅបញ្ហារឿងឈឺឆ្អឹងខ្នងឈឺចង្កេះអីជាដើមបាទហើយនឹងសុខភាពមានការឡើងជាតិស្ករមានលើសខ្លាញ់លើសឈាមអីជាដើមដែលខ្ញុំកំពុងស្ថិតនៅក្នុងការព្យាបាលនៅឡើយហើយខ្ញុំក៏អត់ទាន់បានស្រួលខ្លួនដែរអញ្ចឹងណាហើយណាមួយទីនោះគឺផ្លូវឆ្ងាយមែនតើអ៊ំពូមីងដោយខ្ញុំទៅអត់ទាន់ដល់បាទអញ្ចឹងអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់សូមអញ្ជើញទៅតាមដានទស្សនា នៅវីដេអូដែលខ្ញុំ call ទៅក្មួយស្រីដែលគាត់ជាម្ចាស់ page ដែលគាត់ទទួលថវិកាដើម្បីយកទៅជូនអឺអ្នកមីងហើយនឹងក្មួយស្រីដែលមានជំងឺបន្តនោះបាទសូមអញ្ជើញបាទសូមជេកជាមួយខ្ញុំបាទអាឡូមានសួរបងបាទជម្រាបសួរបងស្រីជម្រាបសួរបាទសុខសប្បាយទេទេចាអត់អីបងសុខធម្មតាបងបាទបាទហ្នឹងហើយបងអឺ ថ្ងៃនេះបងផ្ញើថាវិការនេះដើម្បីជូនទៅអ្នកមីងដែលត្រូវជាម្ដាយរបស់ក្មួយស្រីដែលគាត់មានជំងឺហ្នឹងបងចាបងបាទហើយឥឡូវនេះបានតំណែងមកហើយបងគាត់យ៉ាងណាហើយឥឡូវនេះអឺបងដោយសារគាត់យើងយើងយើងខ្មែរយើងអត់ទាន់ចោលប្រពៃណីយើងជឿតាមបុរាណខ្លះយើងជឿតាមខ្មែរខ្លះចឹងណាបងយើងជឿតាមសម័យខ្លះ អញ្ចឹងឥឡូវគាត់គាត់គាត់យកកូនគាត់ទៅមើលខាងបុរាណបងចាដល់ពេលអញ្ចឹងហើយមួយទៀតផ្លូវទៅនឹងវាចាវារៀងពិបាកហើយវានៅរៀងតំបន់ដាច់ចយាដែរនេះបងដឹងគ្រាន់តែនៅទឹកត្រែងហ្នឹងវាឆ្ងាយពេកទៅហើយចៃគាត់នៅយកទៅឆ្ងាយពីទីរំខេតទៀតអញ្ចឹងរៀងពិបាកបន្តិចហើយបងអញ្ចឹងហ៎បាទហើយឥឡូវហ្នឹងឮថាគាត់គាត់អួតចេញឈាមមិនមួយបង គាត់អួតចិញ្ចៀមខ្ញុំអត់ទាន់ដឹងទេព្រោះកលើកំពុងនេះឮតាមមកគាត់ប្រហែលជាគាត់ប្រើឆ្នាំខុសបងអញ្ចឹងគាត់ជឿតាមការឃោសនារបស់គេហេតុតែចង់ឲ្យកូនជាអញ្ចឹងណាបងគាត់អាចប្រើឆ្នាំខុសវាបុកមួយឆ្នាំពេទ្យអត់វាវាកាច់គ្នាបងដល់ពេលអញ្ចឹងទៅយើងផ្អាកឲ្យគាត់ប្រើឆ្នាំមួយប្រភេទដែលគាត់ជឿតាមការឃោសនារបស់គេហ្នឹងយើងបកឲ្យគាត់មកប្រើឆ្នាំពេទ្យហេតុដែលបានផ្ដល់ឲ្យគាត់វិញបងហើយ ហើយក៏យកគាត់ទៅមើលតាមបែបខ្មែរមួយទៀតដែរអញ្ចឹងហ៎អញ្ចឹងបងចាបាទបាទហើយក្មួយស្រីផ្ទះក្មួយស្រីដែរអ្នកជំងឺហ្នឹងហើយនឹងផ្ទះប្អូនគឺនៅឆ្ងាយពីគ្នាប្រហែលជាប្រហែលគីឡូដែរបងបើនិយាយទៅប្រហែលជា1គីឡូដីជាងហ្មង1គីឡូជាងទេចា1គីឡូជាងឯងគ្រាន់ថាគាត់នៅស្រីជាងខ្ញុំបន្តិចខ្ញុំនៅខ្ញុំនៅនេះនៅចិត្តខេត្តជាងគាត់បន្តិចបងបាទហើយហ្នឹងហើយហើយក៏ បងអរគុណច្រើនហើយបាន បានតំណងតាមបងស្រីបាទដើម្បីជួយទៅជួយគាត់បានខ្លះចឹងណាបើចាចាបងស្រីដឹងតំណងទៅតាមណាទេហ្នឹងបាទអញ្ចឹងថ្ងៃនេះបង បាន ថាបការពីបងប្រុសទឹកសវីតែគាត់រស់នៅសហរដ្ឋអាមេរិកហ៎បងបាទគាត់ផ្ញើផ្ញើទៅជួយក្មួយស្រីចំនួន100ដុល្លារអញ្ចឹងបងមាន3កត់ទេបងនេះផ្ញើតាមលក្ខវិននេះ ចាំតិចអូមានបិចកត់លេខកូដទេចាចានេះបងបងខាងមកបងចាំខ្ញុំកត់បាទ85 85 85ពីរដងបង85 85 ធ្វើឲ្យរៀនតាក់តាក់បង85ហើយម៉ានទៀតបង85ហើយ85ទៀតបងអត់មានសេវាចាំបងមានតាក់តាក់ឡូលើទេបងឡូអឡូតាមទីបងចាចាបងសុំម្ដងទៀតបង85 85 85បង នៃបងអត់ទៅមានសេវាបងអើយតាក់តាក់ខ្ញុំមកខាងបងនេះអត់ល្អួលចឹងទៅមានសេវាខ្ញុំស្ទួលខាងបងនេះអត់សូវចង់បានអឺលឺទេបងឥឡូវលឺទេឡូចាចាបងចាទទួលបានបានបងបាទ85 85បងចា85 85 1304 1304តាមរយៈអីគេដែរបងប្រុសវិនអូនអូនវិនចាចាចាបងចាបាទអញ្ចឹងចាំតបើកឲ្យចាំយកទៅឲ្យគាត់បងណាបាទអឺហ្នឹងហើយបងប្រហែលប្រាប់កូនគាត់ថាបើថ្ងៃណាមកមកឲ្យឈៀងចូលផ្ទះខ្ញុំហ្នឹងមកយកលុយហ្នឹងផងមានគេផ្ញើមកអញ្ចឹងណាបងបងបាទបាទហើយបងតែមកបងស្រីមែនតើបាទហើយពួកយើង អឺមិនមានអីទេគាត់ថាព្យាយាមជួយគាត់ទាំងអស់គ្នាដើម្បីឲ្យគាត់បានស្រាលបាទបងហ្នឹងហើយខ្ញុំវាយើងអត់មានចិត្តវិការទេគ្រាន់តែខ្ញុំមានទឹកចិត្តខ្ញុំមានកម្លាំងសម្រាប់ជួយគាត់មិនតែប៉ុណ្្នឹងទេបងបាទអូនបាទហ្នឹងហើយហើយបងក៏ចេះតែព្យាយាមទៅប្រាប់អំពូមីងក៏លោកគាត់បានទិញជួយទិញជួយមកផ្ញើជួយអញ្ចឹងណាដើម្បីឲ្យគាត់ដោះស្រាយជីវភាពហើយមើលទៅពេញគួរអាណិតណាមួយស្រីហ្នឹងអាណិតគ្នាមែនតើ ចាតែឲ្យបងពេលខ្លះជីវិតយើងពិបាកតែមានគេពិបាកជាងយើងទៀតបងបាទពិបាកខ្លាំងហើយធ្វើមិនទេបងណាជួយជួយគ្នាទៅយើងរស់នៅក្នុងក្រមមេឃបាទបាទអញ្ចឹងអាចុងក្រោយបងសូមអរគុណណាបងណាបងជំរាបលាហើយបាទអូនខ្ញុំអរគុណបងបងនេះអូយបងហើយខ្ញុំអរគុណតើសម្រាប់ទឹកចិត្តបងដែលបានជួយស្វាស្វែងថាការជូនគាត់ណាបងហើយអត់ដែរស្គាល់គ្នាសោះអរគុណច្រើនបងអរគុណបាទអរគុណច្រើនបាទចាចា រៀបលារៀបលាទៅណាអឺនាងខ្ញុំម្ដាយសិពេចខ្ញុំសូមថ្លែងសូមថ្លែងអំណរអគុណដល់លោកសាវីលោកទឹកសាវីដែលនៅដែលរស់នៅក្នុងរដ្ឋអាមេរិកហើយគាត់បានផ្ដល់ថវិកាមកផ្គត់ផ្គង់ឲ្យយើងខ្ញុំនិងកូន តាមរយៈតាមរយៈលោកពូវត្តខ្ញុំបានទទួលហើយលុយនឹងសូមអរគុណ សូមអរគុណដល់លោកទឹកនវីដែលបានផ្ដល់នៅថាពិការឲ្យនាងខ្ញុំនិងកូនខ្ញុំសូមអរគុណហើយនឹងជូនពរលោកមួយឲ្យជួបតែសេចក្តីសុខឲ្យជួបតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពីអ្នកកំបីគឺគៀតឡើយបើអូនប្រាថ្នាអ្វីគិតអ្វីឲ្យសម្រេចបានដូចសេចក្តីប្រាថ្នា បាទអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងឃើញថាខ្ញុំបានផ្ញើថវិកាទៅតាម Win បាទទៅតាម Win ទៅជូនទៅដល់បងអូនស្រីដែលគាត់ជាម្ចាស់ផេករួចរាល់ហើយដែរបាទដោយថវិកានេះខ្ញុំទទួលបានពីបងប្រុសសវីទឹកសវីបាទដែលគាត់រស់នៅសហរដ្ឋអាមេរិកដែលគាត់មាន ចិត្តអាណិតនិង ទៅដល់ក្មួយស្រីដែលគាត់មានជំងឺស្លាប់មួយចំហៀងខ្លួនដែលជាស្ត្រីកូនខ្ចីនោះ បាទហើយគាត់បានទស្សនានៅវីដេអូមុនរបស់ខ្ញុំហើយគាត់ចឹងគាត់មានចិត្តអាណិតសោខ្លាំងណាស់បាទហើយទោះយ៉ាងណាគាត់ក៏បាន បេះពីមាត់បង្រាប់ក៏នៅថាវិការដែលគាត់ត្រូវតម្រូវការចាយដែរអញ្ចឹងឃើញថាគាត់មានទឹកចិត្តល្អជ្រះថ្លាក្នុងសទ្ធាបាទរបស់គាត់ខ្លាំងមែនតើ ខ្ញុំក៏សូមកោតសរសើរចិត្តទឹកចិត្តដ៏ថ្លាថ្លៃរបស់បងប្រុសទឹកសវីបាទបាទហើយក៏ជួសូមជូននៅមគ្គផលកសលផលបុណ្យទាំងអស់បាទជូនទៅដល់បង ប្រុសសូមបងប្រុសទទួលយកផងបាទហើយខ្ញុំក៏សូមអធិស្ឋានទៅកាន់អ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់ផងដែរហើយជាពិសេសអធិស្ឋានទៅកាន់បងប្រុសសូវីដោយតាមពិតខ្ញុំបានត្រូវធ្វើដំណើរទៅទីនោះដោយផ្ទាល់ ប៉ុន្តែឃើញថាមួយរយៈនេះគឺខ្ញុំអត់ទាន់មាន license បើកបរនៅឡើយដោយខ្ញុំអត់ហ៊ានបើកបរទៅណាទេពុកម៉ែបងប្អូន បាទហើយទី2គឺសុខភាពខ្ញុំក៏មិនសូវទាន់ស្រួលដែរដោយខ្ញុំអង្គុយក៏អត់សូវបានយូរឈរក៏អត់សូវបានយូរដោយខ្ញុំមាន បញ្ហាចុកឆ្អឹងខ្នងនិងចុកចង្កេះបាទហើយមិនទាន់ដឹងថាជារោគអ្វីនៅឡើយទេបាទហើយឥឡូវនេះគឺកំពុងតែជាបាលដោយប្រើថ្នាំ មានថ្នាំលើសឈាមមានថ្នាំខ្លាញ់មានថ្នាំអាស៊ីតអីជាដើមបាទដោយខ្ញុំកំពុងតែស្ថិតនៅក្នុងការព្យាបាលនៅឡើយហើយក៏ខ្ញុំសោកស្ដាយខ្លាំងណាស់ដែរដោយមិនទាល់ឲ្យមិនបាន ទៅថតយកទស្សនវិជ្ជាសកម្មភាពផ្ទាល់ពីអ្នកជំងឺផ្ទាល់ទេដោយបានតែបងអូនស្រីដែលគាត់ជាម្ចាស់ផេកអំបញ្ញមិញនេះគឺគាត់ជួយថតជួយយកថវិកាទៅជូន ជំនួសខ្ញុំមកបើគុំបានបងអូនស្រីគុំអីក៏មិនដឹងតាក់ទងតាមផ្លូវណាដែរបាទបាទអញ្ចឹងក៏សូមគោរពនឹងបួងសួងបាទទៅកាន់ទេវតាឆ្នាំថ្មីឆ្នាំឆ្នាំចាស់និងវត្ថុស័ក្តិសិទ្ធិលើលោកសូមមេត្តាគុំក្រងនិងថែរក្សាបីបាច់បងប្រុសទឹកសវីបាទដែលគាត់ដែលមានដែលគាត់មានទឹកចិត្តល្អក្នុងការជួយទៅកាន់បងអូនស្រីនឹងសូម ប្រទានពរជ័យជូនចំពោះបាទទៅដល់បងប្រុសសូមទទួលបាន សុខសុភមង្គលក្នុងក្រុមគ្រួសារជោគជ័យក្នុងជីវិតការងារបាទនឹងជាពិសេសសុខភាពល្អអាយុយឺនយូរបាទនឹងជួបប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយបាទបាទហើយរួមទាំងអំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទក៏សូមប្រវត្តិបាទក៏សូមជូនពរទៅកាន់បងប្អូន បងបងប្អូនអំពូមីងពុកម៉ែទាំងអស់បាទសូម មានសេចក្តីសុខនិងសុខភាពល្អទាំងអស់គ្នា បាទហើយចុងក្រោយនេះខ្ញុំបាទអពូវុតក៏សូមអរគុណនិងសូមគោរពលា បាទជួបគ្នានៅវីដេអូ ក្រោយទៀតបាទសូមអរគុណ